នឹកឃើញផ្កាខ្ទុំ ខ្មុំសូមស្គាល់ក្លិនអើយអើយស្គាល់ក្លិន កែសោសូបិនស្រុបស្រង់មាឆ្អិនមិនស្កប់ចិនដាមកលុបជ្រៃជ្រូតជ្រាប ទុនទៀបសូរិយាសូមយកកែសាក្រាលក្រោមរុក្ខា ស្ដាប់ភ្លេងជីវិតរូបបងខ្វាក់ភ្នែកក្របបែកខ្ទៀតចូលអើយអើយខ្ទៀតចូលជួបកៅបនដូលផ្កាតូលដុកទើលើមេ លោកកៃល្វីងចត់คล้ายជាផ្អែមឆ្អិនទឹកមុនអំរិតរៀមផ្ដិតជូនស្រី ក្នុងរាត្រីកាអោក្ដីសងខឹមអោភ្លៀងរលឹមតែមេឃតទឹមសូមជួយឈឺឆ្អា មោហិតភក្ដីធ្ងន់មិនមែនស្រាលសងលើកំរាដែលក្រើសម្រាប់ក្រាបសុំពោជ័យកាខ្ទុំយំសោបោកខ្លួនក្នុងបឹងអើយអើយក្នុងបឹងអង្វររំពើ ផ្ញើពាក្យតាមជ្រឹងហើយជ្រេចរាត្រីទៅប្រាប្រុសណាចិន្តាប្រណីដកយកផ្កាព្រៃទៅដាំជាថ្មីក្នុងវិមានសួង ក្តីសងខឹមអោភ្លៀងរលឹមតែមេឃទទឹមសូមជួយឈឺឆ្អាលោហិតភ័ក្រក្តីធ្ងន់មិនមែនស្រាលស្រងលើកំរាដែលក្រាលសម្រាប់ក្រាបសូមពោជ័យ ផ្កាខ្ទុំយំសោបោកខ្លួនក្នុងបឹងអើយអើយក្នុងបឹងអងវរំពឹងផ្ញើពាក្យតាមជ្រឹងហើយជ្រេចរាត្រីទៅប្រាប្រុសណាចិនដាប្រណីដកយកផ្កា ព្រៃទៅដាំជាថ្មីក្នុងវិមានសួង